ឃើញទេត្រូវដល់ហើយឯនោះគេថាព្រោះដល់ហើយរាល់តែថ្ងៃនរណាក៏និយាយចឹងនរណាក៏និយាយចឹងនាងនឹងចិត្តតែឆ្ងល់ចុះប្រពុតនិយាយរឿងអីបានគេចិត្តតែសរសើរថាព្រោះដល់ហើយណាត្រូវណាថ្ងៃនេះខ្ញុំដូចជាបានស្រាក់ស្បើយក្នុងចិត្តណាស់ស្ដាប់រឿងនឹងអញ្ចឹងអាការសរសើរពីសេចក្តីល្អហ្នឹងវាធ្វើឲ្យមនុស្សសូមបីមិនចង់ក៏ចង់ដែរមែនឬមែនមែនឬមែនមែនឬមែន ហ្នឹងចុះបើផ្ទុយទៅវិញមកពីវត្តវិញអញស្អប់តានឹងដល់ហ៎អញធុញយាយនឹងដល់វិញក្អេងក្អាងក្អេងក្អាងមើលមានតែឯងថ្ងៃណាក៏និយាយចឹងថ្ងៃណាក៏និយាយចឹងកូនគេឆ្លងទៅយាយចាំម៉ែទៅវត្តទៅស្អីបើមកមកលឺតែស្អប់យាយនឹងអញ្ចឹងគេមិនត្រឹមតែមិនចង់មកដោយខ្លួនគេទេសូម្បីម៉ែក៏លើគេជិញលេងចង់ឲ្យមកដែរអ្នកខ្លាំងថាអញ្ចឹងហើយចុះម៉ែឯងទៅនឹងតោះតែគ្នាទៅទៅដែរ ទី1ក៏គេមិនចង់ជ្រះថ្លាឲ្យម៉ែមកទៀតទី2កូនដែលមិនតន់ជ្រះថ្លាមកក៏គេមិនចង់មកនេះគេមិនចង់លឺមែនមែនហើយញាតិញោមធម្មតាមកវត្តទៅវិញនិយាយថាម៉េចជូនបនកសាលណាកូនណាម៉ែទៅបនប៉ុន្តែតោះឲ្យស្អប់យាយនឹងបន្តិចបីបនម៉ែល្អទាំងអស់ប៉ុន្តែតបន្តិច ចឹងហ៎អត់ទេហ្នឹងសាធុចឹងហ្នឹងហ៎អឥឡូវអញ្ចឹងទៅចោះបើថ្មនិយាយចឹងចុះបើនិយាយនឹងអាក្រក់មែនមកឲ្យកណានិយាយមិនខ្មិចឧទាហរណ៍ចឹងណានឹងតវ៉ាចុះមិនអត់ថាមកតវ៉ាទេហ្នឹងហ៎ឥឡូវឥឡូវលើករឿងថាទៅវត្តបើលឺលោកទេសបរោះអីអីចឹងទៅទៅវិញទៅសើចឹងហើយប៉ិនទៅដល់ឃើញទៅលោកមើលទូរទស្សន៍ ទៅវត្តឃើញតែលោកធាក់គ្នាឲ្យកណានិយាយថាម៉េចចុះឧទាហរណ៍អញ្ចឹងចុះហ្នឹងហើយឬក៏ទៅដល់វត្តហ្នឹងឮតែនិយាយនេះអញ្ចឹងនិយាយនោះអញ្ចឹងញាតិញោមរឿងហ្នឹងវាចេះតែមាននៅក្នុងសង្គមតាមពិតណាសេចក្តីសុខរបស់យើងព្រះអង្គសម្ដែងថាមានភ្នែកធ្វើដូចខ្វាក់មានត្រចៀកធ្វើដូចខ្លងនោះអ្នកនឹងបានសុខយល់ទេ និងព្រះពុទ្ធព្រះអង្គសម្ដែងព្រះអង្គសម្ដែងណាថាដើម្បីមិនកង្វល់ចិត្តមិនទឹះមិនចង្អៀតចង្អល់អ្នកត្រូវតែជាមនុស្សមានភ្នែកធ្វើដោយខ្វាក់មានត្រចៀកធ្វើដោយថ្លង់កុំឃើញពេកកុំលឺពេកតែឃើញពេកលឺពេកពេកអ្នកដេកកាត់ទុកហើយយល់ទេយល់ទេហ្នឹងហើយ យើងក៏គួរគិតដែរយើងការយើងមកឃើញលោកឃើញអីហ្នឹងញាតិញោមគិតពិចារណាមើលទៅសម័យសពថ្ងៃយើងមើលមើលនៅមានអ្នកបួសនឹងតកូនអ្នកកសិករតាមជនបទទេអ្នកទីក្រុងអ្នកទីក្រុងគេដូចជាមិនបួសទេមែនមែនមែនទេមិនបាច់តែក្រុងឆ្ងាយទេគ្រាន់តែផ្សារកវ៉ាញហ្នឹងកូនអ្នកផ្សារបុះហ្មង មើលមើលមែនមែនមិនចោះនឹងមានការងារអញ្ចឹងអ្នកបួសសិនអ្នកអត់ការងារហើយបើលោតទៅបួសមួយមួយសាប់នឿអស់សាច់ដល់ពេលវារៀនកើតវាដើរតលេងវាញៀនតែឆ្នាំអើយដែលកូនអើយជួយផងយកសាប់នឹងជឿបើបីឲ្យលោកដល់បបោះហើយលោកខ្វះការអប់រំទេមកកើបជក់ឆ្នាំម៉ានៅនឹងបដ ாய் លោកទទួលគ្រោះថ្នាក់រហូតវត្តណា ឲ្យតែរបស់ចង្រៃគេដាក់វត្តទាំងអស់ហ្នឹងមែនអត់ផ្ទះខ្មោចលងប្រកេនលោកដើមពោដុំស្រួលប្រកេនលោកអាជ្រូកជើងប្រមាណនោះប្រកេនលោកហើយដល់មនុស្សយ៉ាប់យ៉ាប់ក៏យកមកប្រកេនលោកលោកទទួលបានតែយ៉ាប់យ៉ាប់តែហ្មងហើយនៅរស់ ហៅមកបំរើវត្តអត់មកទេដកងាប់អីបានឲ្យមកដាក់វត្តវត្តមួយមួយកប់ឡើងពេញខ្មោចហើយនៅរស់ហៅមកប្រើលវល់លវល់លវល់លវល់ទៅពេលងាប់បានមកដេកវត្តនៅរស់ចាស់ហើយនឹងនៅតែបំរើចៅម្ដែលមែនមែនថាត្រូវអត់ត្រូវនឹងបើថានៅរស់នឹងគឺថាយ៉ាងណាក៏ងាយដែរដល់ពេលងាប់អីបានមកនៅវត្តចោលមកស្ដាប់ធម៌ញាតិញោម តិចនៅមានផងនៅស្ដាប់បានខ្លះមិនបានខ្លះញាតិញោមមិនបាច់ឆ្ងល់អីញាតិញោមចង់ដឹងថាស្លាប់ឲ្យស្ដាប់បានអត់ឥឡូវរុកតិចឲ្យតែខូចអស់ទៅដឹងស្ដាប់បានអត់អត់ទេងប់ទៅវាលាយអស់ទៅហើយតិចអឹងបានឲ្យស្ដាប់ហ្នឹងហើយចឹងអាត្មានិយាយនេះទី1គឺកាលណាយើងជាគំរូល្អមានន័យថាជា ជាជាការផ្សព្វផ្សាយមួយដ៏ល្អមែនទែនឧទាហរណ៍ដូចដូចពេលដែលបរិជាអាជាសតុកអត់ដែលស្គាល់ព្រះសម្មាសម្ពុទ្ធទេនៅពេលដែល ក្តៅក្រហាយដោយសារកម្មរបស់ខ្លួនដែលសម្លាប់បិតានោះរាជអាមាត្យចេះតែនាំទៅជួបអ្នកនេះជួបអ្នកនោះដូចជួបអាចារ្យសញ្ជ័យមគ្គលិកោសាស្អីស្អីហ្នឹងគឺថានាំទៅជួបអស់ប៉ុន្តែអ្នកដោះស្រាយកង្វល់ផ្លូវចិត្តអត់បាន អញ្ចឹងពេទ្យជីវកខមារផតហ្នឹងក៏នាំទៅជួបព្រះសម្មាសម្ពុទ្ធនៅក្នុងចំការស្វាយរបស់ខ្លួននៅពេលនោះភិក្ខុរាប់រយអង្គញាតិញោមភិក្ខុរាប់រយអង្គពេលយប់ស្ងាត់ត្រជាក់កែខែភ្លឺព្រះរាជាទៅដោយពលតម្រៃប៉ុន្តែ បានការពិភាក្សាពីជីវកមរផតថាយើងជីកយកកងតបទៅច្រើនអញ្ចឹងដូចជាមិនគោរពព្រះអង្គទេអញ្ចឹងត្រូវចុះពីតម្រៃដើរទៅតែពីរបីនាក់ជាមួយនឹង ជីវិតជីវកមារផតហ្នឹងដែលអ្នកនាំផ្លូវការដែលដើរទៅជាតែមើលផ្លូវអញ្ចឹងទៅជាពេលយប់ដើរដើរដើរដើរមិនបានមើលខាងហើយព្រះសម្មាសម្ពុទ្ធដឹងតែព្រះរាជាមកជួបអញ្ចឹងឲ្យភិក្ខុសង្ឃលោកវេកផ្លូវគង់ជាជួជាជួនៅខាងអញ្ចឹងដល់ពេលចូលទៅថ្វាយអង្គមព្រះអង្គអង្គុយប៉ុកក៏លេចមើលខាងសិតតែភិក្ខុសង្ឃឲ្យស្ងាត់ឈឹងគង់យ៉ាងស្ងៀមយ៉ាងស្ងាត់ឈឹងភ័យហ្មងហីអញចូលមកនៅក្នុងកងតបសត្រូវដឹងហី ហ្នឹងមនុស្សរាប់រយនៅជុំវិញអញតិចគេចាប់អញទៅមិនស្គាល់ថាប្រសងជាស្អីផងស្មានតែកង់តបឈប់ក្រហមយល់ទេអញ្ចឹងគ្រាន់តែឃើញបរិស័ទនេះនៅជុំវិញព្រះអង្គនោះស្ងាត់ស្ងៀមដោយមានរបៀបណាដោយមានរបៀបប៉ុណ្ណឹងក្នុងចិត្តអ្នកចូលទៅនឹងណាកោតខ្លាចព្រះអង្គយ៉ាងក្រៃលែងសំបីខ្លួនឯងជាព្រះរាជាអញ្ចឹងរបៀបវិន័យនៃសាវក គឺធ្វើឲ្យម្ចាស់សាសនានឹងកាន់តែខ្ពង់ខ្ពស់របៀបវិន័យនឹងសំខាន់ណាស់ហ្នឹងហើយប៉ុណ្ណឹងមកអត់ហ៊ានមើលងាយព្រះអង្គអត់មានគិតថាខ្លួនឯងជាអីហាក់ដូចជាខ្លួនឯងជាកណ្ដោមួយនៅក្នុងអំណាចព្រះអង្គពេលនឹងព្រះរាជាក៏បានជ្រះថ្លាស្ដាប់ធัวព្រះអង្គទៅនឹងម្យ៉ាងនឹងសម័យព្រះសម័យនេះវិញ ដែលអាត្មាធ្លាប់ដើរគ្រប់ទីកន្លែង មានតែវត្តអារាមយើងទេដែលរញ៉េហើយរញ៉ៃជាងគេកម្មវិធីមនុស្សច្រើនច្រើនគ្រប់គ្រងមនុស្សមិនបានទេ សូម្បីតែកន្លែងអាត្មានឹងក៏គ្រប់គ្រងមិនតាន់បានល្អប្រមាណដែរប៉ុន្តែវាមកពីធ្លាប់តាមវត្តពីមុនមកអញ្ចឹងបានប្រយ័ត្នបាត់អុយនោះពួកញាតិញោមខ្លះទៅពីវត្តផ្សេងផ្សេងមានតន់លះអាទម្លាប់ចាស់ណាយកអាទម្លាប់របស់វត្តខ្លួនឯងទៅទៅជែកដល់វត្តអាត្មាទៀតនោះនៅពេលដែលចូលទៅនៅជប៉ុនញាតិញោមមនុស្ស50000នាក់មនុស្ស50000នាក់នៅពេលដែលគេឲ្យស្ងប់ស្ងាត់មនុស្សអង្គុយតាំងចិត្តស្ដាប់ឮសូរតែមាត់ក្អកខឹសខឹសឬក៏កាហេមតិចតួច តែអត់មានមនុស្សនិយាយគ្នាទេណាអុយស្ងាត់ឈឹងមនុស្ស50000នាក់អង្គុយជាជួជាជួអត់មានអ្នកណាដើរស្វែងស្វាយទេសួរថានៅពេលដែលមនុស្ស2 3នាក់ចូលទៅបើឃើញគេស្ងាត់ទាំងអស់អញ្ចឹងមិនបាច់លឺគេប្រាប់ថាត្រូវតែស្ងាត់ក៏មិនហ៊ានលោឡាដែរពីព្រោះឃើញអ្នកមុនគេអង្គុយយ៉ាងស្ងប់ស្ងៀមមែនឬមិនមែនមែនឬមិនមែនហ្នឹងហើយដូច្នេះរបៀបវិន័យ ដែលនៅកន្លែងនីមួយនីមួយកាលណាមានការគោរពល្អកាលណាមានរបៀបវិន័យល្អអ្នកចូលទៅមិនហ៊ានទេអ្នកមើលចូលទៅគេមើលតែអ្នកមុន ទំពាំងស្នងរិស័យមានន័យថាអ្នកក្រោយតែងតែមើលអ្នកមុនជាធម្មជាធម្មតាហ្នឹងហើយវត្តនីមួយៗដូចគ្នាអញ្ចឹងញាតិញោមទៅតែកសាងអញ្ចឹងធ្វើម៉េចទាំងប្រសង់ទាំងចាគណៈកម្មណានឹងគឺថារៀបគោលការណ៍ ឲ្យល្អពីរឿងការរៀបចំស្ដាប់ធัวក៏ដោយអីក៏ដោយគឺថាកុំទម្លាប់ឲ្យមានភាពរញ៉េររញ៉ៃសុខចិត្តមនុស្សតិចក៏ដោយឲ្យតែមានរបៀបញញោមអញ្ចឹងណាមនុស្សតិចក៏ដោយឲ្យតែមានររបៀបតិចគង់តែបានច្រើនកាលណាអ្នកមកឃើញយើងមានសម្ដាប់ធ្នាប់ឃើញយើងធ្វើល្អគង់តែផ្សាយពីមាត់មួយទៅមាត់ នឹងមកពីញាតិញោមធ្វើវត្តថ្មីបានថ្មនិយាយនោះយល់ទេហ្នឹងហើយអញ្ចឹងគោលការណ៍របស់យើង យើងកុំតន់ខ្វល់ថាអីធ្វើអញ្ចឹងខ្លាចអត់មានមនុស្សមកកុំគិតរឿងហ្នឹងកុំគិតកុំឲ្យតែយើងនិយាយពាក្យសម្ដីអាក្រក់ទៅរកគេទៅបានហើយណាគ្រាន់តែយើងរៀបចំយ៉ាងណា តាមគោលការណ៍របស់យើងទៅបានហើយតែរឿងពាក្យសម្ដីអាក្រក់តោះទៅជាគេអានឹងយើងកុំនិយាយពីព្រោះយើង មិនមានឲ្យលុយគេទេ យើងគឺផ្សាយផលិតផលឲ្យគេយកលុយមកឲ្យយើងអ្នកផ្សាយផលិតផលលក់អីវ៉ៃអីវ៉ាន់គឺឲ្យគេគឺគឺយើងលក់របស់ឲ្យគេដើម្បីបានចំណេញពីគេតែអ្នកមកវត្តគ្មានចំណេញស្អីពីវត្តទេគេមកដោយសទ្ធាគឺគេមកដោយសេចក្តីសប្បាយចិត្តកាលណាគេជ្រះថ្លាគេឲ្យលើសពីអ្វីដែលយើងសុំគេទៅទៀតឲ្យតែគេជ្រះថ្លាមែនឬមែន មែនឬមែនមែនអត់ហ្នឹងហើយយល់ទេបើយល់ទេស្អីទៀតហ្នឹងហើយហើយដែលអាត្មានិយាយអញ្ចឹងនេះថាហាក់ដូចជាអាត្មានឹងរាប់រៀបចំវត្តបានល្អណាស់ហើយថាវាមិនតន់ល្អណាស់ណាទេសំបីញាតិញោមសរសើរថាឃើញល្អហើយតែមិនតន់សំទឹកចិត្តដែលខ្លួនឯងចង់ឲ្យល្អទេក៏នៅតែមានការកែប្រែ នៅតែមានការរៀបចំបន្តទៅទៀតហ្នឹងហើយបើគ្រាន់តែគេសរសើរហ្នឹងល្អប៉ុណ្ណឹងនៅប៉ុណ្ណឹងតាមពិតនៅពេលដែលយើងឈប់ដើរញាតិញោមត្រូវដឹងថានៅពេលដែលយើងឈប់ដើរមានន័យថាជាពេលដែលយើងថយរឿងស្អីក៏ដោយចុះដំណើរជីវិតរបស់យើងប្រៀបដូចជាការអុំទូកបញ្ច្រាស់ខ្សែទឹករឿងភាពនៅនឹងគ្មានទេប្រសិនបើយើងឧទាហរណ៍អុំទន្ទឹមគ្នា អមទន្ទឹមគ្នាប្រសិនបើយើងឈប់មានន័យថាយើងថយខ្សែទឹកវាច្រានយើងមកក្រោយវិញរីឯអ្នកប្រឹងទៅមុខមួយជំហានយើងថយមួយជំហាន យើងចាញ់គេពីជំហានស្អីក៏ដោយញាតិញោមដូចរៀនសូត្រឧទាហរណ៍រៀនសូត្រទាំងការរៀបចំស្អីមិនខុសពីការរៀនសូត្រទេឧទាហរណ៍ថារៀនរៀនរៀនយើងឈប់រៀនគេនៅរៀននៅពេលដែលយើងឈប់រៀនមិនមែនយើងនៅចេះតែប៉ុណ្្នឹងទេយើងភ្លេចមែនមែន ភ្លេចមែនអត់ភ្លេចគេនៅរៀនគេឡើងទៅមុខមួយកម្រិតអញ្ចឹងគេទៅមុខមួយកម្រិតយើងថយមួយកម្រិតអញ្ចឹងចាញ់ពេលគេពីកម្រិតបាត់ឬស្អីក៏ដោយនៅមានជីវិតហ្នឹងគឺត្រូវតែផ្លាស់ប្ដូររហូតត្រូវតែធ្វើរហូត ការចម្រើនកុសលធម៌ក៏ដូចគ្នាអញ្ចឹងដែរមិនថាអូល្អហើយគេសាស្ត្រល្អបានហើយឈប់ធ្វើធ្វើតែប៉ុណ្្នឹងមិនមែនដដែលទេ ជាឱកាស ពេលវេលាគ្រាន់តែយើងដាក់ភារៈថាឈប់សេចក្តីប្រមាទចូលមកដល់ជាឱកាសនៃបាបអកុស សល់ចូលមកទុនត្រៀនហើយអញ្ចឹងនៅក្នុងโลกនេះ ជាការរៀបចំប្រទេសជាតិក៏ដោយ ជាការធ្វើអ្វីៗក៏ដោយសួរថាដោយអាមេរិកកាំងសពថ្ងៃដែលគេគិតថាជាមហាអំណាចទី1លើពិភពលោកសួរថាវាឈប់អភិវឌ្ឍទេណាវាព្រមខ្លួនវាប៉ុណ្ណឹងឯងមិនព្រមទេបើព្រមឈប់ធ្វើអ្វីប៉ុណ្ណឹងមានន័យថាដើរថយក្រោយបន្តិចទៅមានប្រទេសដទៃជាមហាអំណាចគ្របវាវិញហ្នឹងហ្នឹងនិយាយឲ្យវា ជ្រៅវាឆ្ងាយបន្តិចទៅប៉ុន្តែយ៉ាងណាជីវិតយើងมันអាចព្រមប៉ុណ្ណឹងទេ ជាមួយសេចក្តីល្អណាជាមួយសេចក្តីល្អជាមួយនឹងអំពើល្អมันអាចព្រមប៉ុណ្ណឹងទេ អាចព្រមថាប៉ុណ្ណឹងបានហើយទល់តែញាតញោមជាអរិយបុគ្គលទល់តែព្រះអរហន្តទើបយើងយើងភ្ងាដឹងថាអូកិច្ចចប់ហើយសេចក្តីល្អធ្វើប៉ុណ្ណឹងបានហើយតែបើនៅជាបុត្រជន សេចក្តីល្អមិនអាចនិយាយថាខ្ញុំធ្វើច្រើនណាស់ហើយមិនអាចនិយាយអញ្ចឹងទេណាបើច្រើនណាស់ហើយវាសំបានជាព្រះអរហន្តឯណោះតែបើមិនតាន់ជាព្រះអរហន្តមានន័យថាសេចក្តីល្អរបស់យើងសុទ្ធតែនៅខ្វះខាតដូច្នេះកុំតន់អាលចូលដោយសារតែគេសរសើរថាអូល្អហើយមែនទេល្អតាមកម្រិតដែលយើងគិតមនុស្សសាមញ្ញប៉ុន្តែបើមនុស្សគេខ្ពស់ជាងយើងឃើញថាយើងមិនតន់ល្អទេ ណាដូចយើងជាអ្នកចេះឧទាហរណ៍ថាចេះអ្នកដែលទៀតជាងយើងចេះតែសើថាយើងចេះប៉ុន្តែបើអ្នកខ្ពស់ជាងយើងគេមិនតាន់ឃើញថាយើងចេះទេពីព្រោះវានៅមានកំកម្រិតអញ្ចឹងត្រូវតែដើរពិភពលោកកំពុងតែប្រែប្រួល សង្ខារធัวទាំងឡាយកំពុងតែប្រែប្រួលរីឯយើងក៏ត្រូវតែប្រែប្រួល នៅការយល់ដឹងរបស់យើងគុណធម៌របស់យើងក៏ត្រូវតែវិវត្តដែលហៅថាការចម្រើនគុណធម៌ និយាយចឹងចឹងយល់ទេយល់ទេយល់ទេយល់ថាម៉េចយល់ថាការបង្កើតវត្តហ្នឹងចុងក្រោយតិចទៀតខ្មែរនិយាយថានិយាយចេះញាតញោមណាថ្ងៃក្រោយបើកើតរឿងមិនមិនកុំភ្លេចសម្ដីអាត្មាដោយអាត្មាពីមុនមកដោយអាត្មាបង្កើតមនីរតនារាមអាត្មាថានៅកន្លែងហ្នឹងអាត្មានៅតែ3ឆ្នាំឯងយ៉ាងយូរបំផុតអាត្មានៅ5ឆ្នាំឯង ដែលខ្មែរនិយាយហ្នឹងខ្មែរនិយាយថា3ឆ្នាំនៅពេលដែលមានអ្នកណាធ្វើការបានហើយប្រសងលោកចេះដឹងហើយឲ្យគេកាន់ការបន្តចុះហើយបើថាមិនតាន់បានទេនៅរហូតដល់5ឆ្នាំបើឆ្នាំ5ឆ្នាំនៅមិនមានអ្នកជួយបានទៀតក៏ឈប់អត់មានតទៅទៀតទេប៉ុន្តែនេះជាគោលការណ៍របស់ខ្លួនឯងតែថយមកគិតវិញការបង្កើតវត្តមិនមែនបង្កើតចោលបង្កើតចោលមើលតែធ្វើ ស្រែតនេះមិនកើតផ្លាស់ទៅធ្វើទៅនោះអត់ទេពីព្រោះការកសាងវត្តអារាមក៏ជាចំណែកមួយនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅពេលដែលវត្តមួយដែលដួលទៅវត្តមួយដែលវាកើតរឿងរ៉ាវទៅវាមិនមែនជាបញ្ហារបស់វត្តមួយឡើយគឺជាបញ្ហារបស់ព្រះពុទ្ធសាសនាឧទាហរណ៍ដូចរូបរាងកាយយើងចឹងតបៅមិនតិចមែនប៉ុន្តែអត់ស្រួលខ្លួនទេយើង តបៅខ្លាយទៀតតបៅជាគុំមួយប្រប៉ុនមេដៃដល់ពេលវារីទៅវាមិនមែនឈឺតំណឹងទេខ្លួនយើងក៏ក្តៅដែរមែនមែនមែននឹងចឹងហើយដែលនៅរហូតដល់សប្តាហ៍ថ្ងៃនេះមិនមែនបានន័យថាគ្មានអ្នកណាបន្តបាននោះទេប៉ុន្តែគ្រាន់តែឃើញប្រយោជន៍ចង់រៀបចំថាតាមពិតការកសាងវត្តគឺយើងកសាងថ្វាយព្រះពុទ្ធសាសនា ដើម្បីជាការតាំងមន់នៃព្រះពុទ្ធសាសនា ដូច្នេះសួរថាតើការតាំងមន់នៃពុទ្ធសាសនានៅលើនរណាខ្លះតាមពិតយើងអ្នកកសាងគ្រាន់តែជាអ្នកចាប់ផ្ដើមទេញាតិញោមយើងត្រូវដឹងថាយើងអ្នកកសាងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះតែឈ្មោះថាពុទ្ធសាសនារីចម្រើនវាត្រូវការពេលវេលាទៅមុខទៀតអស់ពីយើងទៅ អ្នកក្រោយបន្តបានទៅទៀត យើងសម្លឹងឃើញអនាគតរបស់កូនចៅរបស់យើងហ្នឹងយើងឃើញសម្លឹងសម្លឹងឃើញទៅដល់អនាគតកូនចៅរបស់យើងចុះអ្នកដែលកសាងដោយមិនមានគោលដៅយ៉ាងម៉េចជ្រះថ្លាធ្វើមិនជ្រះថ្លាឲ្យឈប់ទៅហើយឈប់ទៅមិនមែនឈប់ទៅតែម្នាក់ឯងណាហាមគេអត់ឲ្យទៅទៀតណាតែអ្នកខ្លះធ្វើចារគណៈកម្មការអញ្ចឹងដល់ពេលមានរឿងមានរ៉ាវអីឈប់ចូលវត្តគាត់ក៏ឈប់ទៅអាកូនចៅក៏ឈប់ឲ្យទៅណាទៀតក៏ឈប់ឲ្យទៅក៏ដើរនិយាយដើមរហូត មនុស្សនេះគឺមនុស្សអាត្មានិយមកពូលអាក្រក់មែនទេអញ្ចឹងបើអាត្មានិយាយចឹងហើយអ្នកណាប៉ះពាល់អីអានឹងគិតសារឡើងវិញវត្តមានអីតោះជាមួយយើងមនុស្សទេតាដែលតោះជាមួយយើងមែនឬមិនមែនវត្តមានតោះមួយយើងទេអញ្ចឹងអ្នកក្បត់មុនគេគឺយើងនឹងឯងយើងក្បត់មនសិការខ្លួនឯងដែលយើងបង្កើតវត្តជាដំបូងយើងក្បត់វត្តដែលយើងធ្លាប់ស្រឡាញ់យល់អត់ យើងបាននាំព្រះយុទ្ធដាក់នឹងថ្វាយបង្គំ ទីបំផុតយើងក្បត់ពីព្រះទៀតតែបើញាតិញោមមិនមានទួនាទីក្នុងវត្តថែរក្សាវត្តណាញាតិញោមសេរីភាពចោញាតិញោមពេញចិត្តវត្តណាទៅវត្តនឹងលែងពេញចិត្តវត្តណាឈប់ទៅវាជារឿងមនុស្សសាមញ្ញធម្មតា តែអាត្មានិយាយនេះគឺនិយាយអ្នកមានទួនាទីណាអ្នកមានទួនាទីដែលធ្លាប់ស្ម័គ្រចិត្តថាកសាងវត្តនឹងឲ្យបាន គ្រាន់តែថ្ងៃណាមួយគេមិនអោយកិត្តិយសគេមិនអោយធ្វើប្រធានទៀតអីចឹងទៅងោឈប់តាអញ្ចឹងទៅនឹងយើងមិនស្រឡាញ់វត្តទេយើងស្រឡាញ់ទួលនីតិយើងស្រឡាញ់អំណាចជាងការអ្នកខ្លះចង់កាន់តលុយមិនស្រឡាញ់វត្តទេណាមែនទេណាដល់ពេលគេឈប់ឲ្យកាន់លុយអូឈប់ធ្វើឈប់អីសួរតែគាត់ណាស្រឡាញ់វត្តមិនស្រឡាញ់វត្តទេគាត់ស្រឡាញ់តណែងណាហ្នឹងហើយ យល់ទេនិយាយចឹងយល់ថាម៉េចយល់ថាចុះឯងនឹងនឹងកិលេសវាមានធម្មតាប៉ុន្តែយើងគិតទៅណាគិតពិចារណាទោះបីជាយើងខឹងតខ្លួនក៏ដោយកុំអោយអាការខឹងរបស់យើងនឹងខូចសទ្ធាពុទ្ធបរិស័ទគឺធ្វើម៉េចកុំអោយមានព្យាបាទថាអោយវត្តនឹងកុំរីកចម្រើនអត់ពីអញទៅអោយវាវិនិច្ឆ័យទៅកុំអោយមានគំនិតនឹងណា គិតចោះនៅក្នុងខ្លួនឲ្យវាគិតចោះឲ្យវានៅមិនមិនប៉ុន្តែកាលណាយើងធ្វើអញ្ចឹងយើងបាបច្រើនណាស់បាបទី1យើងឈប់ផ្ទះខ្លាយើងលែងបានបនបាបទី2ហាមគេហាមគេបាបពីត្រួតទីហោថាគេចង់យកចង្ហាន់ទៅប្រគេនលោកវត្តនឹងយើងហាមគេមិនអោយទៅទេទី1ហាមបនគេបាប1ទី2ហាមលោកអត់បោយបានឆានបាយបាបពីត្រួត នៅពេលដែលយើងធ្វើហើយអ្នកខ្លះធ្វើវត្តមួយជីវិតញាតិញោមធ្វើ4 10 20ឆ្នាំដល់ខឹងតិចគាត់ឈប់មកសួរថាមានគុណសម្បត្តិអីអាខំពីមុនមកនោះដល់ឈប់ទៅខឹងទៅវត្តហ្នឹងហើយទៅនិយាយនៅវត្តគេផ្សេងស្មានតែគេថាល្អហ៎ស្មានតែអ្នកដតីគេហ៊ានទទួលយើងឲ្យទៅធ្វើប្រធានគេទៀតតែមិននឹងនិយាយដើមគ្នាឯងចឹងនោះគេសង្កល់ថាយើងជាមនុស្សក្បត់មិត្តបាត់ទៅហើយមែនអត់ចុះពីមុនក្រែងក្រែងយើងល្អអើនគ្នាណាស់ ដល់ពេលយើងតោះគ្នាយើងពីទៅនិយាយពីវត្តយើងប្រាប់វត្តមួយទៀតអូវាចេះចេះចេះថាគេក៏មិនហ៊ានឲ្យយើងទៅកាន់លុយនឹងទៀតដែរគេខ្លាចយើងអញ្ចឹងទៀតណាយល់អត់ហ្នឹងហើយអញ្ចឹងសូមឲ្យញាតិញោមនឹងមានគុណសម្បត្តិរហូតអ្នកធ្វើវត្តទាំងអស់ណាសូមឲ្យមានគុណសម្បត្តិរហូតតោះចិត្តអីបន្តិចបន្តួចទោះបីជាគេផ្លាស់ប្ដូរអីអីអញ្ចឹងទៅយើងនៅតែជាចាស់ព្រឹទ្ធាចារ្យហ្នឹងទៅណា ហ្នឹងនៅតែមកវត្តសុំសិលចឹងទៅមិនមានអ្នកណាចេះធ្វើអីយើងគ្រាន់ដាក់ទៅរយៈថាអូឥឡូវគេឲ្យខ្ញុំទៅនេខ្ញុំគ្រាន់តែទៅសុំសិលខ្ញុំទៅស្ដាប់ធัวជួយបោះជួយនេះក្មេងៗធ្វើការក្រោយអីជួយប្រាប់ជួយប្រងចឹងទៅគ្មានណាទៅចោលយើងកើតគេចោលយើងដល់យើងលួចលុយវត្តអីយ៉ាប់ពេកអាហ្នឹងបានយ៉ាប់ណោះមែនទេយល់